ជាទីមេត្រី មិនគូឲ្យជឿអនុសេនីយ៍តូមន្ត្រីនៃក្រសួងមហាផ្ទៃប្រើអំពើហិង្សាលើភរិយាថ្មីថ្មីនេះមានការចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម Facebook ពាក់ព័ន្ធជាមួយករណីអនុសេនីយ៍តូមន្ត្រីនៃក្រសួងមហាផ្ទៃបានប្រើអំពើហិង្សាគំរាមកំហែង បាញ់សម្លាប់ភរិយាខ្លួន ដោយភរិយាធ្វើការបង្ហោះឲ្យសូមឲ្យច្បាប់ជួយរកយុត្តិធម៌ឲ្យនាងយោងតាមគណនី Facebook មួយដែលមានឈ្មោះថា ញឹមសុកលេងបាន បង្ហោះរៀបរាប់ប្រាប់ឲ្យដឹង អំពីអំពើហិង្សាដែលស្វាមីប្រើប្រាស់មកលើខ្លួនភ្ជាប់ជាមួយនឹងវីដេអូ នៃការវាយតប់ហើយនឹងស្លាកស្នាមបន្សល់នៅលើផ្ទៃមុខដោយនៅក្នុងនោះគាត់បានសរសេរប្រាប់ឲ្យដឹងថា អនុស្នីតោមន្ត្រី នៃក្រសួងមហាផ្ទៃប្រើអំពើហិង្សា គំរាមកំហែងបាញ់សម្លាប់ ប្រើពាក្យសម្ដីឌៀលជេ ប្រមាថឌៀលពូចងែងហង សូមច្បាប់ជួយរកយុត្តិធម៌ឲ្យនាងខ្ញុំផងនាងខ្ញុំរងអំពើហិង្សាពីប្តីឈ្មោះជាមុនថេងចាប់តាំងពីកូនខ្ចី2ខែរហូតដល់កូន ធំ ដល់បច្ចុប្បន្នរងសម្ពាធសតិអារម្មណ៍រហូតប៉ះពាល់ផ្លូវចិត្តលេបថ្នាំរាល់ថ្ងៃអូនស្រឡាញ់បងណាស់ អូនទុកឱកាសឲ្យបងរហូតទៅដល់ចំណុចនេះគិតថាបងនឹងកែប្រែតែចុងក្រោយបងមិនស្គាល់កំហុសអូនលះបង់ទាំងជីវិតអូននិងកូនដើម្បីបងតើបងដែលស្រឡាញ់អូនខ្លះទេ បន្ទាប់ពីបង្ហោះបែបនេះរួចមហាជនសៀហើយក៏បញ្ចេញមតិជាច្រើនជុំវិញនឹងករណីនេះផងដែរចានេះគឺជារឿងថ្មីទៀតហើយពាក់ព័ន្ធជាមួយនឹងភរិយារបស់អនុសេនីយ៍តោមន្ត្រីនៃក្រសួងមហាផ្ទៃបានបង្ហោះ